ខ្ទឹមសខ្ញីជីនាងវងប្រេងឆាទឹកត្រីម្សៅស៊ុបប្រេងខ្យងស្ករស ឡូវយើងចាក់ប្រេងឆាចូលឲ្យក្តៅដើម្បីលីងខ្ញីឥឡូវយើងចាក់ខ្ញីចូលលីងវាសិនឲ្យវារៀងធៀមតិច ត់ហើយឥឡូវយើងចាក់លីងចូលឥឡូវយើងដាក់ម្សៅស៊ុបចូល ឆ្អិននេះយើងបង់ជីញងវងចូលតបពីបង់រួចហើយយើងលើកជាការស្រេចឈ្ងុយទៅតំណងញ៉ាំមែនតើ ផ្ទះយើងគឺសិតតែសាច់ហ្មងណាយើងដាក់ទឹកចូលទៅខ្ញាញ់មាសសាច់ឆ្ងាញ់ ពេលញ៉ាំទៅគឺឆ្ងាញ់ធុងក្លិនជីងវងគឺតំណមែនតែន